ខាសាលារបស់ខ្ញុំថ្ងៃទី17ខែ2 2018នេះគឺជន់គ្នាច្រើនជន់មួយលោកគ្រូជាច្រើន ទៅនឹងថ្ងៃ17ដូចគ្នាដែលធ្វើឲ្យបងប្អូនពលករនៅប្រទេសកូរ៉េធ្វើឲ្យបងប្អូននៅកូរ៉េមានការសម្រេចចិត្តថាខ្ញុំលោកខ្ញុំខលវិញធ្វើឲ្យបងប្អូននៅកូរ៉េមានការពិបាកក្នុងការសម្រេចចិត្ត ថាគួរទៅមួយណាគួររៀនមួយណាព្រោះលោកគ្រូសិតតែល្បីល្បីទាំងអស់ទៅកូរ៉េថ្ងៃទី17ខែ2 2018នេះខ្ញុំចេញទៅពីនេះខ្ញុំបរៀនតែមួយថ្ងៃប៉ុន្តែខ្ញុំបរៀនមួយថ្ងៃស្មើនឹងគេបរៀន3ថ្ងៃ4ថ្ងៃព្រោះអី សិស្សរបស់ខ្ញុំដែលចុះឈ្មោះហើយគឺខ្ញុំបានបង្រៀនគាត់តាំងពីគាត់ចុះឈ្មោះមកដល់ពេលហ្នឹងគឺសាបព្រោះដកស្ទូងភួររស់ហើយដូច្នេះថ្ងៃនោះជាថ្ងៃអស្ចារ្យមែនទេ ជាថ្ងៃដែលជីវិតរបស់បងប្អូនផ្លាស់ប្ដូរជាថ្ងៃដែលបងប្អូនស្គាល់ស្គាល់ច្បាស់លាស់ជាថ្ងៃដែលបងប្អូនយល់ថាហេតុអ្វី ដែលបងដែលបងប្អូនធ្វើអ្វីដែលបងប្អូនធ្វើ យល់ពីលុយច្បាស់លាស់យល់ពីការវិនិយោគច្បាស់លាស់ចេះវិនិច្ឆ័យខ្លួនឯងចេះវិនិច្ឆ័យគេ ដោយមិនបាច់វិនិច្ឆ័យចេះនិយាយលក់ដោយមិនបាច់ប្រើពាក្យលក់បងប្អូនមើលសម័យនេះគឺជាសម័យមួយដែលបងប្អូនពិបាកសម្រាប់ចិត្តមែនទេបងប្អូនទៅផ្សារទំនើបគ្រាន់តែឆ្នាំដោះថ្មិញមានមិនមកបងប្អូន ឆ្នាំនោះថ្មិញមួយមាន100មុខ100 brand 100ម៉ាកអាមួយណាក៏ដោះថ្មិញអាមួយណាក៏អួតថាខ្លួនឯងដោះទៅក្លិនល្អថ្មិញសអាណាក៏ថ្មិញសអាណាក៏ល្អតើបងប្អូនសម្រាប់ចិត្តមួយណាបើបើគេ ប្រម៉ូទតើបើគេអន់មិនលក់ដាច់អញ្ចឹងដូចគេគូរូបត្រីអញ្ចឹង ចឹងខ្ញុំអត់ចេះគូររូបត្រីស្អាតដូចគេទេតែ ខ្ញុំគូររូបត្រីដែលឆ្មាស៊ីតែឆ្មាដែរតរោអ្នកដាក់បន្ទុកឲ្យត្រីអ្នកណាគេគឺឆ្មាមិនព្រះមហាក្សត្រទេក្នុងរឿងនឹងបានប្រាប់ច្បាស់ថាបងប្អូនអាចមើលថាអ្នកណាដែលផ្ដល់បទពិសោធន៍ត្រូវនឹងគោលដៅរបស់បងប្អូន បងប្អូនអាចចង់ចេះអាចចង់ចេះអូ franchise ចេះ franchise ចុះហើយបងប្អូនអូអាចចង់ចេះចង់ចុះបងប្អូនចង់ខ្លាចអ្នកជំនួញ បងប្អូនត្រូវស្គាល់គោលដៅលុយឲ្យច្បាស់ត្រូវស្គាល់បំណុលឲ្យច្បាស់អ្នកចំនួនពិភពលោក80%រុស្ស៊ីអាចអត់ទ្របប៉ុន្តែ បើយើងរុស្ស៊ីអាចអត់ទ្របដល់អត់មានចំនួនងាប់គឺងាប់ហ្មងដូច្នេះ អ្នកចំនួនគឺត្រូវយល់ពីរបាយការណ៍លុយរបាយការណ៍រ៉ាញ់ធុបើសិនជាអត់ចេះធ្វើរបាយការណ៍អត់ចេះយល់ពីរបាយការណ៍រ៉ាញ់ធុមិនបាននាំបងប្អូនឲ្យមានគោលដៅក្តីស្របិនមានរបាយចំណេះដឹងរ៉ាញ់ធុមានចំណេះដឹងក្នុងការបង្កើតចំនួនមានចំណេះដឹងក្នុងការបោះពុំលុយខ្លួនឯងចំណេះដឹងក្នុងការវិនិយោគដែលចំណេញលុយដោយ មិនបាច់ធ្វើការ ចំណេះដឹងហ្នឹងឯងដែលធ្វើឲ្យយើងមានច្វាយតែម្នាក់យើងរងៃខំធ្វើការយកលុយមកវិនិយោគខុសយកលុយមកធ្វើខុសគឺខ្ញុំឆ្លងដំណាក់កាលដែលបងប្អូនកំពុងតែនៅនឹងច្រើនដងរួចទៅហើយខ្ញុំបរាជ័យច្រើនដងរហូតដល់ខ្ញុំបានជោគជ័យបងប្អូនចង់ហាត់កីឡាប្រដាល់ បងប្អូនកុំទៅហាត់អ្នកដែលរៀនកីឡាប្រដាល់នៅសាកលវិទ្យាល័យកីឡាប្រដាល់បងប្អូនត្រូវហាត់កីឡាប្រដាល់បង្វឹកជាមួយអេប៊ូថងពួកអេប៊ូថងវាយ150ដងចាញ់130ដងវាយគេសន្លប់មួយដង តែចុងក្រោយអេប៊ូថងលើកពៀនលើកពៀនអេប៊ូថងលើកពៀនអញ្ចឹងបង្វឹកជាមួយគ្រូដែលត្រូវគេវាយបាក់ថ្មិញបែកមុខគាត់យល់តែអូអាហ្នឹងឈឺទៅវើយរោគគ្រូបង្វឹក ដែលមានបទពិសោធន៍គម្រោគ្រូមរឹកដែលបាននិទេសល្អ ដែលរៀននៅមហាវិទ្យាល័យកីឡាប្រដាល់ត្រូវយកកីឡាប្រដាល់ដែលបានពៀនដោយវាយច្រើនដងហើយគាត់នឹងជួយបង្វឹកយើងឲ្យជោគជ័យអញ្ចឹងមកមករឿងរឿងត្រីវិញយើងអត់ខ្វល់ថាគូរូបត្រីស្អាតមិនស្អាតអីមិនស្អាតទេ អ្នកខ្លះបើក្រុមហ៊ុនមានប្រូមានអីស្អាតអីស្អាតប៉ុន្តែអត់ចំណេញលុយអ្នកខ្លះមាន website website អត់ចំណេញលុយអ្នកខ្លះមានក្រុមហ៊ុន តែក្រុមហ៊ុនអត់មានប្រព័ន្ធដឹកនាំអត់មានអត់មានពីអត់យល់ពីគោលដៅនឹងចក្ខុវិស័យនិងបេសកកម្មរបស់ ក្រុមហ៊ុនហើយនឹងអត់យល់ពីបេសកកម្មរបស់ខ្លួនឯង ដូច្នេះខ្ញុំជឿជាក់ថា បងប្អូនឥឡូវនេះពិបាកសម្រេចចិត្តខ្លាំងមែនទែនប៉ុន្តែខ្ញុំឲ្យពន្លឺបងប្អូនមួយពន្លឺនោះយ៉ាងម៉េចបងប្អូនមិនឆ្ងល់ទេថាបងប្អូនចង់បានអីចង់បានអីជាងគេបច្ចុប្បន្នចង់បាន អីចង់បានលុយមែនទេហើយបងប្អូនស្គាល់លុយច្បាស់ទេ ស្គាល់លុយច្បាស់នៅឆ្នាំ1971ប្រធានាធិបតីអាមេរិកដកស្តង់ដាមាសចេញពីលុយពេលនោះលុយខ្លាចជាបំណុលពេលលុយស្មើបំណុលអ្នកណាសន្សំលុយច្រើនអ្នកនឹងខាតពុនសន្សំបំណុលសន្សំលុយទៅអីពេលតែគេបោះពុំលុយរហូតហ្នឹង ពេលដែលរដ្ឋាភិបាលប្រទេសមួយមួយមួយបោះពុំលុយយ៉ាងច្រើន ហើយបងប្អូន ទៅធ្វើការឲ្យលុយដោយមិនស្គាល់ពីលុយសន្សំលុយដោយមិនយល់ពីច្បាប់លុយដូច្នេះបងប្អូនត្រូវរៀនពីចំណេះដឹងវិនិយោគចំណេះដឹងវិនិយោគលើអចលទ្រព្យដែលខ្ញុំនឹងបើកនៅថ្ងៃទី17ខែ2 2018នេះចំណេះដឹងវិនិយោគ ចំណេះដឹងបំណុលបងប្អូននឹងយល់ច្បាស់លំអិតលំអិតយ៉ាងម៉េចពេលគេបោះពុំលុយច្រើនយើងទៅសំលុយខាតតែបើយើងមិនសំយើងសំយើងអត់សំយើងអត់មានចំណេះដឹងណៃថុកយើងទៅវិនិយោគខាតអត់មានចំណេះដឹងវិនិយោគទៅវិនិយោគខាតដូច្នេះត្រូវមានចំណេះដឹងណៃថុកមានចំណេះដឹងវិនិយោគបានយកលុយយកលុយខ្លួនឯងសំនឹងទៅវិនិយោគទៅលើអចលនទ្រព្យ ហើយខ្ចីលុយធនាគារបានច្រើនដែលអាចខ្ចីបាន ខ្លះអូភ័យឆ្ពាក់លុយធនាគារប្រញាប់សងមិនបាច់សងទេមិនមិនសង មិនបាច់សងអត់សងគេទេកុំតន់សងកុំតន់សងធនាគារអត់ដែលទាសគុណយើងទេធនាគារអត់ដែលអត់ដែលទារោសញ្ញាបត្រ បញ្ញាបត្រអនុបណ្ឌិតឬបណ្ឌិតទេធនាគារអត់ដែរមានថាអីសរសេរអសខុសដល់ខ្ចីទេធនាគារមើលរបាយការណ៍រ៉ៃមថុរបាយការណ៍រ៉ៃមថុទៅការអីអ្នកយល់ពីចំណេះដឹងរ៉ៃមថុយល់ពីចំណេះដឹងចលនាទ្របយល់ពីបំណុលគឺយើងយល់ពីរបាយការណ៍រ៉ៃមថុមិនបាច់ទៅរៀនកណីដើម្បីចេះចេះចំណេះដឹងរ៉ៃមថុទេខ្ញុំមានយុទ្ធសាស្ត្រដើម្បី ជួយឲ្យសិស្សទាំងអស់គ្នាឆាប់យល់ងាយយល់សាមញ្ញនឹងយល់ឆ្នេះ សន្សំល្មមតែនេះហើយរៀនវិនិយោគអ្នកណាប្រាប់តារៀនសន្សំលុយក៏ខុសក៏ប្រាប់អស់ត្រូវរៀនសន្សំលុយសន្សំដើម្បីវិនិយោគមិនសន្សំទុកទេហើយហើយវិនិយោគទៅលើទ្រព្យមិនមែនវិនិយោគលើបំណុលទេវិនិយោគឲ្យឲ្យលុយចំណេញពួកយើងមានមាន ជំនឿបុរាណមួយថាបើខ្ចីលុយគេហើយត្រូវតែធ្វើការសងគេ យើងមើលធនជ័យចង់ទៅធ្វើការឲ្យសិទ្ធិឲ្យម៉ែទៅខ្ចីលុយសិទ្ធិដើម្បីបានទៅធ្វើការសងសិទ្ធិពួកសម័យនោះខ្ចីលុយមកហើយគឺចាយអស់ហើយខ្ចីលុយទៅអស់ហើយឲ្យកូនទៅនៅមួយគេ នេះវាជាជំនឿចាស់បុរាណហួសសម័យហើយហើយយើងនៅតែប្រើជំនឿប្រើចំណេះដឹងហួសទលេទៅទៀតខ្ចីលុយបំណុលមាន2មានបំណុលល្អនិងបំណុលអាក្រក់អញ្ចឹងអ្នកដែលមានចំណេះដឹងកន្លែងតោ អ្នកដែលមានភាពវៃឆ្លាតកាយមិនថប់មានបំណុលល្អខ្ចីបំណុលល្អណុលល្អមិនខ្ចីលុយគេហើយយុទ្ធរោស៊ីសងការប្រាក់គេហើយសល់ចំណេញលុយទៀតអានឹងបំណុល